បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកអាប់ដេតបាទតកតងទៅនឹងតកតងទៅនឹងការ subscribe បាទហ្នឹងហើយបាទបង បាទបងប្អូនជួយចុច Subscribe នៅ Channel ខ្ញុំបានផងបាទសូមអរគុណបងអូតើតើតើនឹងអ្នក Subscribe យើងហ្នឹងហើយអឺនេះអឺបាទ Subscribe យើង ចឹងអ្នក subscribe channel របស់យើងយើងត្រូវ subscribe គេវិញ បាទយើងជួយជួយ subscribe គេវិញដល់បងប្អូនទាំងអស់គ្នាចឹងយើងចូលមកក្នុង YouTube ផ្ទាំងគ្រប់គ្រង YouTube Studio ផងយើងហ្នឹងបាទចឹងយើងយើងមកមើលអបឡោះនេះអ្នកជីវថ្មីថ្មីបាទ90ថ្ងៃចុងក្រោយចឹងយើងចុចមើលទាំងអស់បងប្អូនបាទចឹងវាឡើងមកបែបនេះ អញ្ចឹងនេះយើងបានជាវគេវិញហើយបាទមិញហ្នឹងខ្ញុំបានចុចជាវគេវិញហើយបាទអញ្ចឹងយើងមើលមកបាទមានសញ្ញាបន្ទាប់បាទហ្នឹងហើយសញ្ញាសញ្ញាបន្ទាប់អញ្ចឹងមកយើងចុចសញ្ញាបន្ទាប់ទៅមកឃើញមានអត់បាទអត់ទេខ្ញុំជាវគេអស់ហើយបាទចុចទៀតបាទនេះបាទអ្នកអត់បានជាវខ្ញុំឈ្មោះស៊ីណាទៀត នឹងឲ្យឈ្មោះផ្សេងសារាបុតបាទសារាបុតសឿននេះបាទអញ្ចឹងខ្ញុំចុចជាវគាត់វិញហ្នឹងបងប្អូនចុចជាវគាត់វិញអញ្ចឹងនៅពេលដែលពួកគាត់ចុចជាវយើងហើយយើងត្រូវតែចុចជាវគាត់វិញផងហ្នឹងហើយបងប្អូនបាទ អញ្ចឹងតកតងទៅនឹងអឺប្រវត្តិផ្ទាល់ខ្លួនឬក៏ channel របស់គាត់ហ្នឹងប្រវត្តិ channel របស់គាត់ហ្នឹងយើងអាចចូលទៅមើលបានបាទចឹងយើងចូលទៅមើល channel បងម្នាក់នេះជនជាប្រហែលជាឥណ្ឌូបាទហ្នឹងហើយបាទគាត់តែងតែ បាទព្យាយាម comment បាទ comment នៅក្នុងវីដេអូរបស់ខ្ញុំបាទហើយនៅពេលដែលខ្ញុំផ្សាយបន្តបន្តលេខរបស់គាត់បានគាត់មើលដែរហ្នឹងហើយបាទគាត់ផលិតវីដេអូច្រើនមែនទែនបាទ ខ្ញុំចុចសញ្ញាកណ្ដឹងបន្ថែមបាទដើម្បីឲ្យវីដេអូរបស់គាត់ជួយដំណឹងទាំងអស់បាទគាត់ធ្វើវីដេអូបាទមើលទៅវីដេអូគាត់ស្អាតស្អាតមែនតើបងប្អូនហ្នឹងឯងមិនដឹងថាខ្ញុំចូលមកអញ្ចឹងមើលទៅកើតបញ្ហាអត់ទេបាទខ្ញុំចាក់ចេញទៅវិញបាទអញ្ចឹងខ្ញុំរមើល channel ដែលជា បងប្អូនខ្មែរយើងខ្មែរ can បាទចូលទៅមើលអ្នកនេះបាទអូសុំឡាតូចនៅផ្ទះបាទនេះជាសភាពនារីម្នាក់ដាក់ទៅសភាពនេះតែ នេះគាត់ធ្វើคลิปបែបចម្រុះហ្នឹងហើយណាបែបទៀតបងវុធីលី មកើតបាទជា9នាក់នឹងរងវីដេអូគាត់ធ្វើពីមកធ្វើរៀងបងគាត់គាត់គាត់បានជាជាមួយដែរបាទអូអានេះចិត្តទៅយើងអាចជាវ តាមនេះទៀតក៏បានដែរបាទ subscribe របស់តាមនេះហ្នឹងហើយបាទអញ្ចឹងមានអឺឡើងមកបែបនេះមានន័យថាចំនួនការចុច subscribe របស់យើងនៅច្រើនពេកហើយបាទបាទនេះសំទោសមានអ្វីមួយដំណើរការមិនប្រក្រតីអ្នកមានការជាវច្រើនពេកបើប្រៀបធៀបទៅនឹងចំនួនអ្នកជាវរបស់អ្នកបាទអរគុណបាទ អញ្ចឹងសម្រាប់คลิปវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះបងប្អូនសូមជម្រាបលាបាទបាទបាយបាយ